Bob in the Bob គឺជារឿងរ៉ាវឃាតកម្មរបស់ក្មេងប្រុសនៅក្នុងប្រអប់ ដែលបានស្លាប់ដោយអាត់កំបាំងនិងមិនអាចដោះស្រាយបានមកទល់នឹងសពថ្ងៃនេះនៅឆ្នាំ1957មានអ្នកប្រមាញ់វ័យក្មេងម្នាក់បានចេញដំណើរដើម្បីទៅពិនិត្យមើលអន្ទាក់សត្វរបស់គាត់ដែលនៅភូមិខាងជើងនៃទីក្រុង Villa de Peel នៅពេលដែលគាត់កំពុងតែដើរគាត់បានប្រទះឃើញប្រអប់กระดาษបេតុងមួយដាក់ចោលនៅលើដីនៅពេលដែលគាត់បើកមើលគាត់ក៏បានឃើញក្មេងប្រុសអាកាតកាយម្នាក់ដោយរំចិត្តដោយភួយហើយរូបគាត់មិនបានរីកាទៅប្រាប់ប៉ូលីសនោះទេ ដោយសារតែគាត់ភ័យខ្លាចថាប៉ូលីសនឹងរឹបអូសយកអន្ទាក់សត្វរបស់គាត់ ប៉ុន្តែនៅប្រហែលថ្ងៃក្រោយមកទៀតក៏មាននិស្សិតមហាវិទ្យាល័យម្នាក់ដែលបានបើកឡានកាត់ដងផ្លូវនោះហើយរូបគាត់ក៏គាត់សម្គាល់ឃើញសត្វទន្សាយជាច្រើន កំពុងរត់កាត់ដងផ្លូវនោះហើយនិស្សិតមហាវិទ្យាល័យម្នាក់នោះក៏បានដឹងថាមានអន្ទាក់សត្វនៅក្នុងតំបន់នោះរួចគាត់ក៏បានឈប់ឡានដើម្បីស្វែងរកអន្ទាក់សត្វស្រាប់តែពេលនោះគាត់បានប្រទះឃើញក្មេងប្រុសនៅក្នុងប្រអប់ហើយរូបគាត់ក៏បានរាយការណ៍ទៅកាន់ប៉ូលីសពីក្មេងប្រុសនៅក្នុងប្រអប់ បន្ទាប់មកប៉ូលីសក៏បានចុះទៅដល់កន្លែងកើតហេតុហើយខាងផ្នែកធ្វើកសោវិច័យបាននិយាយថាក្មេងប្រុសនេះមានអាយុចន្លោះពី3ឆ្នាំទៅ7ឆ្នាំសក់របស់ក្មេងប្រុសត្រូវបានគេកាត់កាលពីពេលថ្មីថ្មីនេះទេហើយនៅលើរាងកាយរបស់ក្មេងប្រុសនេះគេឃើញមានស្នាមវះកាត់ជាច្រើននៅលើជើងក្រលៀននិងចង្កាហើយរាងកាយរបស់ក្មេងប្រុសនេះគឺខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកប៉ូលីសក៏បានផ្តិតយកស្នាមេដៃរបស់ក្មេងប្រុសនេះដោយសង្ឃឹមថានឹងអាចកំណត់អត្តសញ្ញាណរបស់គេបានឆាប់ៗប៉ុន្តែគូឲ្យស្ដាយគ្មាននរណាម្នាក់អាចធ្វើបាននោះទេ ក្នុងពេលនោះក៏មានសារព័ត៌មានជាច្រើនបានចេញខិត្តប័ណ្ណជាង4សែនច្បាប់ដែលបាននិយាយអំពីក្មេងប្រុសដែលបានស្លាប់នៅក្នុងប្រអប់ដែលមិនស្គាល់អត្តសញ្ញាណហើយក៏មានកន្លែងជាច្រើនដែលត្រូវបានគេចោះឆាយឆេរប៉ុន្តែនៅតែមិនមានតម្រុយអ្វីទាំងអស់រហូតមកទល់នឹងសពថ្ងៃនេះ នៅក្នុងរយៈពេលប្រមាណឆ្នាំបន្ទាប់ក៏មានអ្នកស៊ើបអង្កេតស្ម័គ្រចិត្តបានចូលរួមបង្កើតទ្រឹស្ដីគួរឲ្យកត់សម្គាល់ចំនួន2ទ្រឹស្ដីទី1នៅឆ្នាំ1960មានបុគ្គលិកលេខាយាល័យពិនិត្យសុខភាពម្នាក់បានឆ្លើយសារភាពទៅប្រាប់ប៉ូលីសថាក្មេងប្រុសនៅក្នុងប្រអប់នោះគឺបានចេញពីផ្ទះរបស់គាត់នៅក្នុងស្រុកហើយបុគ្គលនោះ បាននិយាយប្រាប់ប៉ូលីសដោយខ្លួនគាត់មានជំងឺវិកលចរិត ហើយប៉ូលីសក៏បានរកឃើញភួយស្រដៀងទៅនឹងភួយ របស់កុមារដែលនៅក្នុងប្រអប់ផងដែរនៅ40ឆ្នាំក្រោយមកក៏មានទ្រឹស្ដីគួរឲ្យភ្ញាក់ផ្អើលមួយទៀតបានលេចចេញមកស្ត្រីម្នាក់ដែលគេហៅថាអឹមបានចេញមុខអះអាងថាក្មេងប្រុសនោះត្រូវបានម្ដាយនាងរំលោភនិងបានធ្វើបាបជាច្រើនឆ្នាំនៅផ្ទះរបស់នាង។ អឹមបាននិយាយទៀតថា នៅថ្ងៃមួយក្មេងប្រុសនោះ បានក្អួតចេញសណ្ដែកសម្ដាយរបស់ នាងក៏បានវាយក្បាលគេទៅនឹងជញ្ជាំងរហូតដល់ស្លាប់បន្ទាប់មកនាងក៏បានព្យាយាមមុខទឹកឲ្យគេ នៅ ពេលដែលគេ បានស្លាប់បាត់ទៅហើយប៉ូលីសខាងធ្វើកសោវិច័យក៏បានរកឃើញសណ្ដែកសនៅក្នុងពោះរបស់កុមារនោះផងដែរហើយម្រាមដៃរបស់គាត់ហាក់ដូចជាមានស្នាមជ្រឿជ្រួញជាច្រើន ហើយព័ត៌មានទាំងពីរនេះ មិនត្រូវបានគេចែករំលែកជាសាធារណៈនោះឡើយក្រោយមកប៉ូលីសក៏បានរកឃើញប្រវត្តិរបស់អឹមដែលគាត់មានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរហើយក៏មានការបញ្ជាក់អះអាងពីអ្នកចិត្តខាងរបស់អឹមបានបញ្ជាក់ផងដែរថាពួកគេទាំងអស់បានបដិសេធថាមិនដែលមានឃើញកូនក្មេងនោះនៅក្នុងផ្ទះគេនោះទេនៅទីបំផុតទ្រឹស្ដីមួយនេះក៏ត្រូវបានគេច្រានចោល ហើយកុមារមិនស្គាល់អត្តសញ្ញាណរបស់អាមេរិកម្នាក់នេះនៅតែមិនអាចរកអត្តសញ្ញាណរបស់គេ បានរហូតដល់ទល់នឹងសពថ្ងៃនេះ